អាក្មេងឆ្លើចេញមកចរិតសរោមកបើចង់ជិះពីឯងជិះអត់ផុតទេកុំថាឡើយឯងជាកូនទី1ទោះឯងជាកូនទីប្រហែលក៏អាចកាត់ការចោលបានដែរវៃខ្ញុំនឹងដើរតាមផ្លូវរបស់ខ្ញុំលេងមកទទួលខុសត្រូវអីតាគ្រាន់តែប្រាប់ថាមាន កូនសោះបាត់ក្បាលឡើង7 8ខែអើយឥឡូវមកអីតើមិនឲ្យនៅអត់នេះជាកូនរបស់ឯងអាមនោះស្រូវស្អីគេកូនយើងនាងត្រូវតែយកកូនវិញភ្លាមយ៉ាងណាយើងអត់យកឯកូននោះអើលោកដៃវាមិនបាត់ធ្វើម៉េចអាថាថ្លង់ណាស់រើចាញ់ទៅ ធ្វើអីបានសម្រេចហ៎ប៉ាគ្មានយើងចាំជួយនោះពីក្រោយវារសារតែអញ្ចឹងហីបានជាខ្ញុំអត់ដើរតាមកំណងនៃប៉ាគូឲ្យខ្ញុំពីកម្មវិធីខ្សែរឿងជីវិតរឿងមនុស្ស Zero ចាក់បញ្ចាំងចាប់ពីថ្ងៃទី20ខែមីនារៀងរាល់ថ្ងៃប្រហ័សដល់សុក្រវេលាម៉ោង9ដល់ម៉ោង10យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film